ខ្ញុំកណាលចង់សួរព្រះអង្គគ្រូព្រះអគ្គសហព័ន្ធបន្តិចតកតងនឹងថាបានដែលគេជួយមកយើងដូចជាខ្ញុំកណាខ្ញុំបាទនឹងចង់ដឹងចង់ដឹងថាតើ UN Chief គាត់មានទូនីតិនឹងគាត់មានទូនីតិនិងភារកិច្ចរបស់គាត់នឹងគាត់ធ្វើលើកិច្ចការអីនឹងសំណួរទី1សំណួរទី2ខ្ញុំកណាចង់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 ក៏រឿង UN DRIP គឺជាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ UN DRIP នឹងមិនមែនជា ស្ថាប័នទេ UN DRIP គឺជាឈ្មោះនៃសេចក្តី ប្រកាសហៅថា United Nations Declaration on Indigenous People uh, people អញ្ចឹងនឹងឈ្មោះ UN DRIP នឹងអញ្ចឹង UN គឺអង្គការសហប្រជាជាតិ United Nation ហើយ DRIP នឹង D នឹង Declaration on the right of indigenous people នឹង UN DRIP នឹងអញ្ចឹងបានន័យថាអញ្ចឹងគឺជាឈ្មោះនៃរបាយការណ៍នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដែលគេតាក់តែងឡើង ដែលគេស្នើឡើងដោយអ្នករាយការណ៍ពិសេសពី ឆ្នាំ1980រាយការណ៍អំពីការរឹតបន្តឹងទៅដល់ជនជាតិដើមពីព្រោះហេតុអ្វីបាន ត្រូវរៀបចំឲ្យមាន UN DRIP UN DRIP គឺជាកិច្ចការមួយដែល ឆ្លងកាត់ការធ្វើទុកបុកម្នេញពីប្រទេសអាណានិគមគឺរដ្ឋាភិបាលថ្មីនេះតួយ៉ាងដូចជា អាណានិគមបារាំងបានផ្ទេការកាន់កាប់អាណានិគមទៅឲ្យយួនស្ដេចបោកដាយទេមិនមែនយួនកុំនេះបច្ចុប្បន្នទេឲ្យស្ដេចបោកដាយហើយក៏នៅជាអាណានិគមលើប្រជាប្រដ្ឋខ្មែរក្រោមអញ្ចឹងទៅពួកយួនហ្នឹងឆ្លៀតធ្វើបាប ខ្មែរក្រោមនឹងយើងអាត្មាគាត់តែឧទាហរណ៍ពជាសាស្ត្រខ្មែរក្រមនឹងមួយទេហើយពជាសាស្ត្រដតីទៀតនៅលើពិភពលោកនឹងមានលក្ខណៈដូចគ្នាអញ្ចឹង នៅតែបន្តធ្វើបាបជាសាសខ្មែរក្រោមហើយជាត្រាស់ខ្មែរក្រោមនឹងមិនអាចតវ៉ាបាន ជាមួយនឹងប្រទេសអាណានិគមនឹងដោយប្រើប្រាស់នៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិមនុស្សឆ្នាំ1948បានទេដែលគេចេញសេចក្តីប្រកាសនៅថ្ងៃ10ខែ12ឆ្នាំ1948ហ្នឹង30មាត្រាហ្នឹងគឺជាសិទ្ធិមនុស្សទូទៅអញ្ចឹងសិទ្ធិមនុស្សទូទៅនេះមានចំពោះ ប្រជាសាសអាណានិគមផុតពីលើយើង ផងចំពោះប្រជាសាសជនជាតិដើមផង វាអត់មានដាច់ដោយឡែកអញ្ចឹងបើសិនតែយើងតវ៉ាអំពីសិទ្ធគឺថាគេមានសិទ្ធចឹងដែរអញ្ចឹងណាអញ្ចឹងសិទ្ធមនុស្សនឹងជាសិទ្ធទូទៅហៅថា Universal Declaration on Human Rights គឺជាសេចក្តីប្រកាស ជាសកល ស្តីអំពីសិទ្ធិមនុស្សដល់ទៅសេចក្តីប្រកាស របស់អង្គការសហជីវជាតិស្ដីអំពីសិទ្ធិជនជាតិដើមនេះគឺដាច់ដោយឡែកអត់មានពាក់ព័ន្ធជាមួយនឹងអ្នកឈ្លានពានទេដូចយួនអ្នកឈ្លានពានមកលើទឹកដីកម្ពុជាក្រោមយើងអញ្ចឹងមកពីហាណូយរដ្ឋកុំនេះហ្នឹងមកឈ្លានពានលើប្រជាពលរដ្ឋជនជាតិដើមទឹកដីរបស់ជនជាតិដើមគ្របដណ្ដប់ជនជាតិដើម យកផលប្រយោជន៍ពីទឹកដីជនជាតិដើមហ្នឹងទៅបង្កើននៅសេចក្តីរីកចម្រើនរបស់ប្រទេសខ្លួន ហើយមិនផ្ដល់នៅចំណែកនៃការទទួល ផលអំពីទឹកដីជនជាតិដើមហ្នឹង យក មកកសាងនៅខឿនវប្បធម៌ពង្រឹងនៅសេចក្តីចេះដឹងរបស់ជនជាតិដើម បានគេរៀបចំតាក់តែងជាសេចក្តីប្រកាសស្តីអំពីសិទ្ធិជនជាតិដើមហៅថា UN DRIP នេះឡើងនេះគឺជាសេចក្តីប្រកាសអត់មានស្ថាប័នអត់មានអង្គការទេចឹងសេចក្តីប្រកាសរបស់ជនជាតិដើមនេះស្មើគ្នាជាមួយនឹងសេចក្តីប្រកាសជាសកលឆ្នាំ1948ចឹងដែរគ្រាន់តែ វាជាដោយឡែករបស់ជនជាតិដើមតែប៉ុណ្ណោះអ្នកដែលមានពូជម្បូររបស់ដូនតារបស់គេជាអ្នកកាន់កាប់ទី1នៅទឹកដីណានោះហើយក្រោយមកត្រូវបានជនទី2ចូលមកឆ្លៀនពៀនឬមួយជនទី3ចូលមកឆ្លៀនពៀនដណ្ដើមកាន់កាប់ពីលើអញ្ចឹងជនជាតិដើមដែលជាកូនចៅរបស់អ្នកកាន់កាប់ទី1នៅទឹកដីនឹងត្រូវបានទទួលការគាំពៀដោយសេចក្តីប្រកាស នៃអង្គការសហជីវជាតិស្ដីអំពីសិទ្ធិជនជាតិដើមហៅកាត់ថា UN DRIP នឹងឯងនឹងមួយទៅអំពី UNPO UNPO គឺជាអង្គការមួយនៅខាងប្រទេសអឺរ៉ុបនៅតំបន់សហគមន៍អឺរ៉ុបគឺជាអង្គការតំណាងគេបង្កើតឡើងបើតាមអង្គការ UNPO នេះត្រង់ត្រេករបស់គេប្រសិនបើគេធ្វើការមមតំមែនតែនមាន លក្ខណៈដូចជាអង្គការសហប្រជាជាតិអញ្ចឹង គឺជាអង្គការមួយតំណាងឲ្យ ប្រជាសាស្ត្រដែលអត់មានកៅអីអង្គុយនៅអង្គការសហប្រជាជាតិដូចជាសាសខ្មែរក្រោមអឺប្រជាសាសជនជាតិតៃវ៉ាន់ទីបេពីមុនអ៊ីស្ទីម៉ូកាលមិនទាន់បានឯករាជ្យអេស្តូញ៉ាដែលកាលមិនទាន់បានឯករាជ្យពីរុស្ស៊ី ក្រោយពីសហភាពសូវៀតដួលរលំទៅអេស្តូញ៉ាក៏ទទួលបានឯករាជ្យអ៊ីស្ទីម៉រដោយការជួយគ្រប់គ្រងពីសហគមន៍អន្តរជាតិក៏បានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីអ៊ីស្ទីម៉រនេះពីដើមគ្រប់គ្រងដោយអេស្ប៉ាញអេស្ប៉ាញនឹងសងមកឲ្យអ៊ីស្ទីម៉រម្ដងហើយប៉ុន្តែ ការពៀមិនជាប់ឥណ្ឌូនេស៊ីចូលទៅគ្រប់គ្រងភាសាទៀតចូលទៅអាណានិគមភាសាទៀតក្រោយមកក៏ បានទៀមទា ទៅសហគមន៍អន្តរជាតិបានគាំពៀទៅបានឯករាជ្យយ៉ាងណាមិញខ្មែរក្រមយើងនឹងក៏ចឹងដែរពេលដែលគេអង្គការសហជីវជាតិបើកនៅ decolonization គឺថាកម្មវិធីជាជាទស្សវត្សដែលទម្លាក់នៅអាណានិគមចុះពីលើនឹមស្មារបស់ខ្លួន យើងខ្មែរក្រមឆ្នាំ1945ហ្នឹងអត់មានតំណាងអង្គការណាតំណាងឲ្យវិជាសាស្ត្រខ្មែរក្រមដើម្បីទៀមទាឯករាជ្យបានតាន់ពេលអញ្ចឹងពេលនេះ ទោះបីយ៉ាងណាក៏ដោយគេហៅ C24 ហ្នឹង C24 ហ្នឹងដែលជាស្ថាប័នប្រកាសថាប្រជាប្រដ្ឋទាំងអស់អាចនៅមានសិទ្ធិប្រជាសាសហ្នឹងអាចមានសិទ្ធិទម្លាក់នឹមអនន្តគមចេញពីលើស្មារបស់ខ្លួនបានក្រោមការត្រួតត្រារបស់បរទេសហ្នឹងក្រោយពីអាណានិគមចាស់ចេញទៅអាណានិគមថ្មីលោតចូលមកយ៉ាងដូចកម្ពុជាក្រោមយើងអញ្ចឹងអាណានិគមចាស់បារាំងចេញទៅ អាណានិគមថ្មីវាលោតមកបន្តគឺថាអធិរាជបាវដែរហ្នឹងអាណានិគមយួនហ្នឹងវាបន្តអំពីការអាណានិគមមកលើទឹកដីខ្មែរក្រមយើងអញ្ចឹងដល់បន្តមកយួនកុំនីវៀតណាមនេះវាយឈ្នះយួនសេរីហ្នឹងឆ្នាំ1975វាជាអាណានិគមថ្មីមួយទៀតពីលើយើងទៀតយួនលើយួនពីលើខ្មែរក្រមយើងទៀតអញ្ចឹងយើងត្រូវ តស៊ូយកសិទ្ធិសម្រេចវាសនាដោយខ្លួនយើងហើយយើងទម្លាក់នឹងមណានគមនឹងចេញស្មាររបស់ខ្លួន តែដើម្បីធ្វើបានការងារហ្នឹងយើងត្រូវចូលរួមជាមួយនឹងការគ្រប់គ្រងពី UNPO UNPO ទៅមានទីស្នាក់ការនៅសហគមន៍អឺរ៉ុបដែលការបង្កើត UNPO នេះភាកច្រើនជាក្រុមសមាជិកសភាគណៈបកមួយធំ ដែលធ្លាប់ជាគណៈបកដឹកនាំប្រទេសអ៊ីតាលី និងសមាជិកជាច្រើនបានចូលរួមនៅកន្លែងហ្នឹងបច្ចុប្បន្ននេះសមាជិក UNPO មានទីបេមានតៃវ៉ាន់ជាប្រទេសធំធំហ្នឹងណាណាខ្មែរក្រមយើងហើយនឹងពជាសាស្ត្រដតីទៀតជាច្រើននៅលើពិភពលោកនឹងដូចជានៅជាង40ពជាសាស្ត្រជាសមាជិករបស់ UNPO នឹងបច្ចុប្បន្នហ្នឹងហើយសប្តាហ៍នេះ ទីស្នាក់ការហ្នឹងគេបានផ្លាស់ប្ដូរពី សហក្រមប្រទេសនៅអឺរ៉ុបហ្នឹងគេមកដាក់នៅ Washington DC មានកន្លែងហើយគេគេថាយកមកដាក់នៅប្រទេសអាមេរិកនេះគឺ ថាចិត្តកន្លែង អង្គការសហប្រជាជាតិពីព្រោះនៅកន្លែងនោះក៏ចិត្តកន្លែងមួយដែរសេណែវគឺជាទីស្នាក់ការរបស់អង្គការសហប្រជាជាតិប៉ុន្តែជាឧត្តមស្នងការអង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិមនុស្សនឹងនៅសេណែវ តែនៅទីក្រុងបាងកកគឺជាកន្លែងធំរបស់អង្គការសហជីវជាតិហើយនៅញូវយ៉កហើយ DC នឹងវាជិតគ្នាអញ្ចឹងណា DC ជារដ្ឋធានីដែលគេងាយតាក់ទងជាមួយនឹងអឺក្រមតំណាងរាស្ត្រវិមានកាពីតុលនោះហើយខាងញូវយ៉កនេះកន្លែងអង្គការសហជីវជាតិនៅកន្លែងទីក្រុងញូវយ៉កនេះ គឺជាជិតគ្នាទេពីញូវយ៉កទៅ DC ហ្នឹងប្រហែលជា3ម៉ោងតែប៉ុណ្ណោះទេបើកឡានប្រៀបដូចជាស៊ីដនីហើយនឹងទីក្រុងខាន់បារ៉ាចឹងដែរនឹងអាត្មាបានចូលរួម ធ្វើដំណើរទៅញូវយ៉កទៅ DC រយៈពេលថ្មីថ្មីហ្នឹងក្នុងពេលសកកម្មសហព័ន្ធផងពេលសកកម្មនៃសាសនាសាសនកិច្ចនៅទីនេះផង ជំរាបជូនប៉ុណ្ណឹងហើយមិនសូមលោកចូលទៅសិក្សាបន្ថែមដូចជាបញ្ហា UNPO ហ្នឹងมันលំបាកទេចូលទៅក្នុង website ទៅ typing តែ UNPO ហ្នឹង what UNPO do ហើយ what what the duty um that UNPO should do នៅក្នុង Google ហ្នឹងចឹងទៅហើយ what the meaning of UN drip what you unzip um, can be protect អីចឹងទៅឧទាហរណ៍ចេះតែវាយសួរ Google ចឹងទៅ Google នឹងឆ្លើយហើយគេនឹងប្រាប់អស់នៅបាយការណ៍អស់ចឹងហ្នឹងបច្ចុប្បន្ននេះសូមសួរទៅចង់សួរជា ភាសាខ្មែរចង់ឲ្យឆ្លើយជាខ្មែរគឺថាអឺវាយជាភាសាខ្មែរអញ្ចឹងទៅវាយអក្សរខ្មែរចូល Google អញ្ចឹងទៅវាយអក្សរខ្មែរអឺអត្ថន័យរបស់ សេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើម ហើយនឹងសេចក្តីប្រកាសរបស់ជនរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមនឹងអាចជួយអ្វីខ្លះដល់ជនជាតិដើម សួរអញ្ចឹងទៅគឺថា Google ឆ្លើយមកហើយគឺថារបៀបសិក្សានៃអង្គការសហជីវជាតិវាមានប្រព័ន្ធដែលស្ថាប័នអង្គការសហជីវជាតិតម្រូវឲ្យវិទ្យាសាស្ត្រនីមួយៗប្រទេសនីមួយៗដែលមានជនជាតិដើមហ្នឹង បានចូលរួម ក្នុងយោបល់របស់ខ្លួន ដើម្បីបំភ្លឺឲ្យសាធារណមតិពិភពលោកដែលគេចង់ដឹងចង់ស្គាល់ពីព្រោះមនុស្សបច្ចុប្បន្នគឺជាបច្ចុប្បន្នបច្ចុប្បន្ននេះគឺថាប្រជាប្រដ្ឋអណ្ដែតច្រើនយើងអណ្ដែតពីប្រទេសនេះទៅប្រទេសនោះដោយសារសង្គ្រាមដោយសារការជិះជាន់ដោយការភៀសខ្លួនដោយនយោបាយអញ្ចឹងគេត្រូវតែយកចំណុចណាមួយដើម្បីឲ្យប្រជាប្រដ្ឋអាចទៅជួបគ្នាបានប្រៀបដូចថាយើងឡើងទៅជួបគ្នានៅលើមេឃទៅដោយអឺទៅដោយញៀនមួយ គេនាំឲ្យយើងទៅស្គាល់នៅញាណហ្នឹងវាដូចជាការបង្ហាត់បង្រៀនរបស់សម្មាសម្ពុទ្ធអញ្ចឹងគឺថាគេឃើញហើយ គេដឹងហើយ គេអាចនាំជនដទៃឲ្យចូលមកមើល បានផងនឹងនៅក្នុងធរនមស្ការស្វាខាតោណាសន្តិសកោណាគឺថាបានដឹងហើយ យើងអាចនាំជនដតីនឹងអាចចូលមកមើល បានផងអញ្ចឹងនឹងរបៀបអញ្ចឹងរបៀបដូចគ្នាអញ្ចឹងមួយពុទ្ធសាសនាយើងនឹងអញ្ចឹង